ខ្ញុំជឿថាបងប្អូនទាំងអស់គ្នាធ្លាប់តែញ៉ាំបុកជើងមាន់បុកល្ហុងនិងបុកមីតែក៏អត់តាន់បានញ៉ាំបុកគុយទាវដែរមែនអត់អញ្ចឹងញ៉ាំបាននាំបងប្អូនទាំងអស់គ្នាមកធ្វើវិធីបុកគុយទាវម្ដងខ្ញុំជឿថាថ្ងៃនេះពិតជាប្លែកសម្រាប់បងប្អូន ទាំងអស់គ្នាហើយចំពោះការបុកគុយទាវរបស់យើងដំបូងយើងធ្វើការស្រុះគុយទាវរបស់យើងឲ្យបានជាមុនសិនហើយចំពោះគុយទាវខ្ញុំប្រើគុយទាវប្រភេទសរសៃធំបងប្អូនយើងអាចរកទិញនៅតាមផ្សារទំនើប ផ្សេងផ្សេងបាននៅពេលដែលគុយទាវរបស់យើងទុនហើយយើងអាចយកមកដាក់ចានមួយ ហើយយើងច្របល់ជាមួយនឹងប្រេងបន្តិចហើយចំពោះប្រេងនេះបងប្អូន អាចប្រើប្រេងរបស់មីក៏បាន ឬក៏អាចបងប្អូនបំពងជាមួយនឹងខ្ទឹមសហើយយកមកទុកច្របល់ជាមួយអញ្ចឹងក៏បាននៅពេលដែលខ្ញុំច្របល់គុយទាវជាមួយនឹងប្រេងរួចហើយខ្ញុំទុកមួយឡែកសិនបន្ទាប់មកខ្ញុំចាប់ផ្ដើមស្រុកត្រកួនហើយចំពោះត្រកួនរបស់យើងយើងធ្វើការចិត្តជាចំណិតបែបនេះហើយយើងស្រុះរួចហើយយើងក៏ធ្វើការ ត្រាំទឹកកកបងប្អូនយើងត្រាំទឹកកកនេះដើម្បីឲ្យតកួនរបស់យើងស្រួយបានល្អចំពោះមុខម្ហូបមួយមុខនេះយើងប្រើសាច់ជ្រូកហើយនិងប្រហិតឥឡូវនេះខ្ញុំចាប់ផ្ដើមស្រុះសាច់ជ្រូកជាមួយនឹងប្រហិតឲ្យឆ្អិនគ្រឿងរបស់យើងក៏បានហើយរួចរាល់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមបុកតែម្ដងដំបូងខ្ញុំដាក់ខ្ទឹមសហើយនិងម្ទេសចូល យើងធ្វើការបុកឲ្យរាងម៉ត់បន្តិច រួចហើយបន្ថែមជាមួយនឹងម្ទេសក្រៀមដែលបានលីងរួចបុកចូលគ្នាឲ្យសព្វល្អបន្តិចខ្ញុំបន្ថែមជាមួយនឹងស្ករត្នោត យើងធ្វើការបុកស្ករត្នោតជាមួយនឹងគ្រឿងផ្សំឲ្យយើងឲ្យឡើងស្អិតល្អបន្តិចទៅបន្ថែមជាមួយនឹងទឹកប្រហុកទឹកអំពិលទុំទឹកត្រី ច្របាច់ក្រូចឆ្មាចូលប៊ីចេងបន្ទាប់មកយើងធ្វើការច្របល់គ្រឿងយើងឲ្យសព្វល្អនៅពេលដែលគ្រឿងសព្វល្អហើយខ្ញុំបន្ថែមជាមួយនឹងពេញប៉ោះហើយចំពោះពេញប៉ោះខ្ញុំប្រើ ពេញប៉ោះតូចៗបែបនេះ ហើយយើងចិត្តជា2ជា3អីចឹងទៅតាម តែបងប្អូនចូលចិត្តមកបន្ទាប់ពីចិត្តពេញប៉ោះរួចហើយខ្ញុំបន្ថែមពេញប៉ោះតូចតូចចូលបន្ថែមទៀតបន្ទាប់ពីដាក់ពេញប៉ោះតូចតូចរួចហើយខ្ញុំបានច្របាច់ក្រូចឆ្មាចំនួន1គ្រាប់ហើយក៏ហាន់ក្រូចឆ្មាថែម1គ្រាប់ថែមទៀតចូលទៅក្នុងហ្នឹង រួចហើយធ្វើការច្របល់ចូលគ្នាឲ្យសព្វល្អមក ហើយបងប្អូនត្រង់កន្លែងនេះក៏អាចភ្លក់មើលរសជាតិទៅតាមចំណង់ចំណូលចិត្តបាន នៅពេលដែលបងប្អូនយល់ថាគ្រឿងផ្សំនឹងល្មមហើយបងប្អូនអាចបន្ថែមគុយទាវប្រហិតនិងសាច់ជ្រូកហើយនឹងត្រកួន ដែលយើងបានរៀបចំទុកនោះ ដាក់ចូលគ្នាមក រួចធ្វើការច្របល់ចូលគ្នាឲ្យសព្វល្អមកគឺជាការស្រាញ់នៅពេលដែលច្របល់ចូលគ្នាសពហើយចុងក្រោយនេះខ្ញុំបន្ថែមជាមួយសណ្ដែកបណ្ដោះបន្តិចទៀតរួចហើយយើងធ្វើការច្របល់ចូលគ្នាម្ដងទៀតឃើញថាបុកគុយទាវរបស់យើងបានធ្វើរួចរាល់ហើយបងប្អូនទំនងមែនទែនខ្ញុំជឿថាមុខម្ហូបមួយមុខនេះ ពិតជាមានការពេញចិត្តនិងចាប់អារម្មណ៍មែនទែនសម្រាប់បងប្អូនស្រីស្រីគ្នាយើងណាហើយក៏មានការងាយស្រួលមែនទែនក្នុងការចម្អិនហើយរសជាតិវិញក៏ឆ្ងាញ់ខ្លាំងផងដែរចុងក្រោយខ្ញុំបន្ថែមជាមួយនឹងក្របស្វាយចន្ទីបងប្អូនហើយពេលដែលញ៉ាំចំជាមួយក្របស្វាយចន្ទីនោះទៅ គឺថាចាប់មាត់តែម្ដង ចំពោះម្ហូបមួយមុខនេះបងប្អូនអាចរោយជាមួយនឹងសណ្តែកដីលីងក៏បានក្របស្វាយចន្ទីក៏បាន ឬក៏មិនដាក់ក៏បានដែរ ប៉ុន្តែបើសិនជាយើងបានបន្ថែមជាមួយនឹងក្របស្វាយចន្ទីបែបនេះហើយយើងញ៉ាំទៅ ចំក្របស្វាយចន្ទីនឹងគឺថាមានរសជាតិឆ្ងាញ់ជាប់មាត់ តែម្ដង នៅពេលដែលញ៉ាំគ្រប់ម៉ាត់របស់ខ្ញុំគឺមានរសជាតិផ្លាស់ប្ដូរគ្រប់ម៉ាត់តែម្ដងដោយសារយើងញ៉ាំសាច់ជ្រូកឆ្ងាញ់មួយបែបញ៉ាំជាមួយនឹងប្រហិតឆ្ងាញ់មួយបែបញ៉ាំជាមួយនឹងគុយទាវក៏ឆ្ងាញ់មួយបែប ហើយបន្ថែមជាមួយនឹងក្របស្វាយចន្ទីទៀតក៏ឆ្ងាញ់មួយបែបទៀតអញ្ចឹងគ្រប់ម៉ាត់សុទ្ធតែឆ្ងាញ់តែម្ដង ចំពោះម្ហូបមួយមុខនេះបើសិនជាបងប្អូនសាក់លបងធ្វើបងប្អូនគួរតែធ្វើភ្លាមញ៉ាំភ្លាមបើកាលណាទុកយូរធ្វើឲ្យសរសៃមីរបស់យើងរីកហើយអាចធ្វើឲ្យមុខម្ហូបរបស់យើងថយរសជាតិផងដែរ